អឺអូខេសួស្តីអ្នកនរគ្នាហ្នឹងហើយអឺនេះយើងធ្វើការបូក item ហ្នឹងហើយតាមធម្មតាយើងបូកប្រើកម្មវិធីមួយនេះគ្រាន់តែថាអឺដោយអ្វីដែលខ្ញុំតែងតែប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគឺវាបូកលឿនហើយវា random ដែរទេវាមិនប្រកាសថាបាន7ទេណាប៉ុន្តែអ្វីដែលជាក់ស្ដែងជាងគេដោយសារមុននឹងខ្ញុំមកគួយបូកតែខ្ញុំអត់បាន record ទេអញ្ចឹងក្បាលខ្ញុំបូកអស់ដូចជា7សាបទេហ្នឹងហើយហើយដល់ពេលអានេះមិញអស់ប្រហែលខ្ទង់ប៉ុន្មានហ្នឹង ចឹងបាសាទ2 3 4 5 6 7 8 9 10 1 12 13 14 15 16 17 19 20 21ចឹងបាញ់អស់ហើយខ្ទង់របាក់5ដល់ផ្សារទៀតចឹងខ្ញុំបាន7ខោមួយទៀតអញ្ចឹងខ្ញុំទៅសល់សាទចំនួន183ចឹងឥឡូវយើងធ្វើការបូកនឹង A មួយទៀតចឹងបើសិនកានេះបូកឡើងចឹងមានថា300សាទនេះខ្ញុំបូកបាន7 2ណានឹង300សាទបូក7 2ហើយ អូខេឥឡូវយើង start ទាំងអស់គ្នាចូលនេះនេះហើយយើងទាញ item នេះដាក់ដៃនេះមកណាតមកទៀតអ្នកផងដឹងឲ្យយើងចុចពាក្យនេះយើង search target នេះមកហ្នឹងហើយចុចកន្លែង play នេះយើងចុច start វាមួយតែប៉ុណ្្នឹងមកចាំវាចប់ចុចនេះមកហើយយើងដើររកកូដវាមួយណាត្រូវមួយកូដបានវាអញ្ចឹងណាហ្នឹងហើយបើត្រូវកូដឡើងនេះវាលោតឡើងលេខ2អញ្ចឹងនេះអត់ត្រូវទេអញ្ចឹងដាក់មួយទៀត ស្ដាយដែរបោកអាពីដំបូងខ្ញុំអត់បានដាក់ឲ្យមើលទេបងប្អូនហ្នឹងហើយសាបោកស៊ីតិចខ្ញុំគិតថាមិនសង្ងំបោកសិនទៅហើយព្រោះវា random ដែរទេហើយខ្ញុំមានតិចខ្ញុំគិតថាវាមិនបានទេដល់ពេលមានណាបោកអស់អឺអាក្រោយបូកអស់ប្រហែល5 6 10ស្អាតលេខ7លេខ7 7ទាំងអស់អេមហើយដូចខ្ញុំប្រាប់ចឹងវាលក្ខណៈថា random នេះចឹងចូលជាមួយក្រោមគេនេះណាហ្នឹងហើយតបវាចូលអាក្រោមនឹងរួចយើងកំណត់វាចឹងពេលនេះខ្ញុំមានសាតបានទេ181ចឹងខ្ញុំដាក់កន្លែងនេះគឺលេខវាគឺ181 ណា181បែបនេះហើយកន្លែងនេះធម្មតាតម្លាក់ដល់100អឺកន្លែងនេះគឺជាលបឿនវាចឹងទៀមផុតគឺ100ហើយអញ្ចឹងដល់ពេលយើងដាក់100អាបូកនេះគឺវាលឿនមែនតើហ្នឹងហើយលឿនក្នុងការបូកអូខេឥឡូវខ្ញុំចុច start អឺតាមធម្មតាខ្ញុំអត់សូវហ៊ានមើលមកនេះដាក់បែបនេះដាក់បែបនេះមកហ្នឹងហើយពេលខ្ញុំដាក់បែបនេះអញ្ចឹងខ្ញុំមើលនេះអានេះតានេះឆប់លោតអានេះសល់សាត7ហើយតែនេះខ្ញុំបូកអ្នកទាំងអស់គ្នាមើលខ្ញុំដាក់បែបនេះទៅហ្នឹងហើយអញ្ចឹងអូខេខ្ញុំ start មើលបងប្អូន 5ម្ដងអីមិញណាវាអត់ឡើង7ទេអូ6អូអ្នកទាំងអស់នេះអីអូនេះមើលទៅវេទនីហើយ6 7អូខេអញ្ចឹង300សាតរបស់ខ្ញុំគឺមានន័យមែនទេអ្នកទាំងអស់នេះអញ្ចឹងខ្ញុំបូកឲ្យនេះគឺអត់ដល់300សាតទេណាគឺខ្ញុំអស់ត្រឹមតែអញ្ចឹង300សាតបើសិនជាករណីអ្នកទាំងអស់គ្នាដកគឺអឺអស់200សាតជាងអញ្ចឹងខ្ញុំអាន7មួយឈុតតែម្ដងហ្នឹងជាមួយនឹង item មួយនេះគឺខ្ញុំអាន7មួយឈុតនេះណា ហើយដូចខ្ញុំតែងតែប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងរបៀបនៃការបូកនេះគឺវាវាវា random ទេណានឹងវា random ទេមិនមែនថាប្រើកម្មវិធីនេះ100%នឹងបានទេវាគ្រាន់តែជំនួយនៅក្នុងការបូក item ឲ្យលឿនវាគ្រាន់តែជំនួយក្នុងការបូក item ឲ្យលឿនទេប៉ុន្តែអ្វីដែលខ្ញុំបូកគឺពេលនេះគឺចង់និយាយថាផ្សាតនេះគឺខ្ញុំមាន300ហ្នឹងគឺខ្ញុំបូកនៅសល់800ជាងចេញបាន7មួយសេតអញ្ចឹង hero នេះគឺ lucky ហើយនិយាយទៅគឺ lucky ខ្លាំងមែនទែននឹងឲ្យដោយសារខ្ញុំបូកបាន7ហើយនេះជា sensor វា អញ្ចឹងខ្ញុំតែបានរបាប៉ែតព្រឹកមិញទេខ្ញុំបើកកដោរបាប៉ែតរួចខ្ញុំមកធ្វើការបុកអាយធីបនៅនេះយកតែម្ដងហើយតាតូនេះគឺខ្ញុំពាក់តាតូធម្មតាដែរទេហ្នឹងហើយ state នេះគឺខ្ញុំអត់ទាន់អាប់អស់ដែរហើយ hero នេះគឺខ្ញុំមាន rep រហូតដល់9500ហើយអញ្ចឹងចិត្តបាន10000ហើយ blister តែរៀបពាក់ប៉ប៉ែតទេខ្ញុំអាចពាក់ប៉ប៉ែត18000អញ្ចឹងយើងវាយថា13000ចុះចឹងខ្វះខ្ទង់2000ទៀតបើខ្ញុំអាចពាក់ប៉ប៉ែតបានហើយពេលបច្ចុប្បន្ននេះខ្ញុំកំពុងតែរៀន skill ធ្វើ sensor ហ្នឹងហើយហើយអ្នកទាំងអស់គ្នាណាដែលលេងប៉ា EZ មួយខ្ញុំចង់ support ខ្ញុំជាកូនដើម្បីរៀន skill តហើយអូខេអ្នកទាំងអស់គ្នាអាចធ្វើការ sponsor មកខ្ញុំបានដោយសារខ្ញុំអត់សូវមាន goal សម្រាប់រៀនបានទេហ្នឹងហើយនេះអឺមួយ skill វាមានធ្វើដៃ 5PP អឺព្រួញរបស់ YCA អឺអាវុធដោះ WB អឺ sensor ហ្នឹងហើយរួមជាមួយនឹងអាវុធបបថាង អញ្ចឹងបាទអ្នកទាំងអស់គ្នាលេងប៉ាក់3 4ប៉ាក់ហ្នឹងបាទអ្នកទាំងអស់ចង់ sponsor ខ្ញុំរហូតដល់រៀនបានធ្វើវាល្បាយចិត្តជាងនេះអ្នកទាំងអស់គ្នាអាចធ្វើការ donate ជា goal មកហ្នឹងហើយដើម្បីខ្ញុំយកមករៀនតហើយដល់ពេលអ្នកទាំងអស់គ្នាចង់ធ្វើ item អូខេអ្នកទាំងអស់គ្នាអាចឆាតមកខ្ញុំធ្វើឲ្យ free free ទេខ្ញុំយកសេវាឲ្យទេទៀតទៅណាបកលត item ដែលត្រូវធ្វើនឹងឲ្យមកបានហើយអឺនិយាយទៅវាសំណាងដែរវា7មួយឈុតតែម្ដងហ្នឹងហើយ7មួយឈុតបោកមិញបោកលេងណាទីទៅ បើត្រឺតមិញយប់មិញបូកនៅសល់ខ្ទង់940 940ជាងដូចជា970 980ហ្នឹងហើយហើយខ្ញុំមកដាក់មិញមុនខ្ញុំ record ខ្ញុំដាក់ខោចូលមួយទៀតចាំមកត្រឹក7មកតង់ទៀតហើយខ្ញុំបូកថែមយក R មួយទៀតបានខ្ញុំចាប់ដាក់ record មិញខ្ញុំរាប់ឲ្យអ្នកទាំងអស់គ្នាមើលភ័យខ្ទង់5 10ណាភ័យខ្ទង់5 10ខ្ញុំបាន7មួយទៀតអ្នកមើលហើយនេះ ប៉ុន្តែមិញអាអាវនេះចង់និយាយថាមកទឺតមិញវាឡើង6 3 4ដងហើយវាឡើង6 3 4ដងតែវាអត់ធ្លាក់វាអត់ឡើងទៅ7នេះហ្នឹងហើយដល់ពេលហើយវាឡើងអាវមិញស៊ីរៀងក្រាស់ដែរ180ជាង182នឹងស៊ីស្មើ130បានបានបាន7នឹងតែបើសិនជាខោវិញអស់តែបន្តិចទេអស់តែបន្តិចទេខ្ញុំទទួលបានអញ្ចឹងខ្ញុំបុកនេះវារៀងស៊ីស៊ីតែអានេះទេស៊ីអានេះអានេះនេះស៊ីអានេះអានេះស៊ីអត់សូវស៊ីមកនេះ ចឹងអ្វីដែលសំខាន់នេះគេពេលនេះបាន7ម៉ាសិតហើយអ្នកខ្លះណាក៏ឆាតមកក្នុង page គេថាអូខេ Razer ជួយបូក7ម៉ាសិតមកយកប្រមាណខ្ញុំមិនដឹងជាយកប្រមាណដែរអត់ដែរដែរដោយសារ page ច្រើនគឺខ្ញុំប្រើនេះវាអូតូវា random ទេប៉ុន្តែបើសិនជាករណី item ខ្លះដែលវាបូកទៅធ្លាក់អញ្ចឹងវាធ្លាក់រហូតមកខ្ញុំអត់យល់ដែរប៉ុន្តែ item នេះខ្ញុំតំដូរចេញពីនេះទេណាខ្ញុំអាចឲ្យមើល system បានតំដូរមិញដែរទេខ្ញុំរត់រត់មកអង្គុយបូក item ហ្នឹងអូ system ផុតបាត់ហើយ ថាវាច្រើនពេកអញ្ចឹងណាតែពេលខ្ញុំដូរបានភ្លាមអញ្ចឹងខ្ញុំយកមកបោកភ្លាមឡើង7ភ្លាមអញ្ចឹងពេលនេះបាន7មួយសិតហើយអញ្ចឹងដេកលក់ស្រួលហើយទៅអឺគេបោកគេបើសិនកាត់ដៃបោកអត់ឡើងយើងមានប្រើអូតូ7ហើយតែឥឡូវពេលបច្ចុប្បន្ននេះបោកឡើងហើយអូខេហើយ hero មួយនេះបើត្រូវថ្លៃបើស្រឡាញ់ទៅថ្លៃលក់ចោលដែរទៅហ្នឹងហើយណា7មួយសិតតាតូនេះវាម៉ាក់រីមិនទៅខ្ញុំជាដូរពាក់ចោលហ្នឹងទៅវាអត់ប្រយោជន៍ទេមួយតាតូមួយនេះហ្នឹងហើយ ហើយដូចខ្ញុំប្រាប់ចឹងព្រឹកមិញព្យាយាមដោះខ្វេះធ្វើការផងស៊ីមេផងដើម្បីបានតម្លៃ8នេះស៊ីវិបត្តិអនឡាញផងអីផងឥឡូវបាន8គេហើយនឹងឲ្យមានជីវិតជីវ៉ាមួយគេចូលនេះចូលនោះមួយគេបានបដាបដាហើយហើយអាយធីមនេះបូកបាន7ទៀតនិយាយទៅល្មមយើងអាចមើលចូលភ្នែកហើយហេរ៉ូនេះបើយើងមើលទៅ គឺវា12ស្វែអ្នកនរនេះគឺ2 10ស្វែពេញតែម្ដងណារួមជាមួយនឹង skill កាត់គឺ3 second aim ណាហើយ4 page 4 page ណា4 page មួយអែមតែម្ដងអូខេអឺខ្ញុំរីកមិនថាប្រើកម្មវិធីនេះវាបុកលឿនប៉ុន្តែវាលក្ខណៈថា random ទេណាអ្នកទាំងអស់នេះហើយចំពោះ link download មើលវីដេអូចាស់ចាស់ខ្ញុំមាន link download វាហ្នឹងមើលវីដេអូចាស់ចាស់ខ្ញុំមានហើយខ្ញុំស្ដាយដែរពេលខ្ញុំបោកដំបូងគឺខ្ញុំអត់បាន record តែខ្ញុំទៅ record អា item ក្រោយគេដោយសារខ្ញុំគិតថាវា random ខ្ញុំខ្ជិលបោកដល់ពេលបោកទៅវា server រៀងបើកល្អដែរអូខេអញ្ចឹងខ្ញុំ record ទុកមើលមកទៅណាអូខេអញ្ចឹងអឺ វីដេអូមានប្រហែលហ្នឹងហើយថ្ងៃនេះវា good luck សម្រាប់ខ្ញុំដែរហ្នឹងអូខេអរគុណ bye